បើបងប្អូនមិនទាន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តា ជួយចុចកណ្ដឹងចុចកណ្ដឹងហើយនឹង Like Share វីដេអូនេះផងសូមអរគុណសូមអរគុណអង្គគ្រូអឺចំពោះក្នុងមេត្រាទី14ត្រង់ចំណុចកថាខណ្ឌទី3ដែលខ្ញុំកណាចាប់អារម្មណ៍ឃើញគឺ កន្លែងដែលជារួមទាំងអ្នកដែលនៅសហគមន៍ផងមានសិទ្ធិទទួលបានការអប់រំទៅតាមវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេនឹងត្រូវផ្ដល់ការអប់រំជាភាសារបស់ពួកគេប្រសិនជាអាចធ្វើទៅបានអឺក្នុងកថាខណ្ឌនេះគឺគួរជាទីចំណាប់អារម្មណ៍មែនទែនព្រោះអីនៅខាងដែនដីកម្ពុជាក្រោមគឺសម្បូរទៅដោយខ្មែរយើងព្រោះអីជាជំនឿដើមហើយតែជាម្ចាស់ទឹកដីក្នុងប្រវត្តិសាស្ត្រ អញ្ចឹងត្រង់ចំណុចនេះដែលខ្ញុំកណាសូមចូលរួមអឺនិយាយបន្តិចថាខ្មែរកម្ពុជាក្រោមបច្ចុប្បន្នទោះបីមានការរៀនជាលក្ខណៈនៅក្នុងសាលាវៀតណាមជាភាសាវៀតណាមក្តីតែចំពោះការតែប្រជុំឬក៏បានដល់បងគឺគេមិនដែលបកប្រែជាភាសាខ្មែរភាគច្រើនគឺមិនដែលនិយាយថាថ្ងៃនេះប្រជុំហើយក្នុងនោះ គ្មានបកប្រែជាភាសាខ្មែរនេះឲ្យខ្មែរជាជនជាតិដើមបានស្ដាប់ទេមានតែទៅតាមសាលាអន្តេវិសិកដែលហៅថា Noi True ហ្នឹងយូយូមានគេថ្លែងសន្ទរកថាជាភាសាខ្មែរម្ដងចំណែកសាលាដែលក្រៅពីនោះដែលមានប្រជាជនពលរដ្ឋខ្មែរក្រមយើងរស់នៅហើយទៅសិក្សាច្រើនគឺពួកគាត់មិនដែលពង្យល់ឬជាភាសាខ្មែរទាំងកាលដែលខ្ញុំកណាខ្ញុំបាននេះទៅរៀនក៏បែបហ្នឹងឯងទាំងចំនួនក្រោយនេះមកទៀតក៏គ្មាន ការពង្យល់ជាភាសាខ្មែរអញ្ចឹង អឺសំបីតែមនុស្សនៅក្រៅសហគមន៍កាលក្រៅសហគមន៍ហ្នឹងគឺបានដល់ពុកម៉ែបងប្អូនយើង ដែលគាត់មិនបានរស់នៅមិនបានទៅរៀនជាមួយក្នុងសាលាទោះបីពួកគាត់មិនបានទៅរៀនក៏ហេតុដូច្នោះរដ្ឋរដ្ឋនឹងក៏គួរតែចាត់វិធានការដើម្បីពង្យល់ពួកគាត់ឲ្យពួកគាត់នឹងចេះយល់អំពីច្បាប់ នៅភាសាទំនៀមទម្លាប់ប្រពៃនេះតែត្រង់ត្រង់ចំណុចកន្លែងនេះកណាសូមលើកឡើងនិយាយអំពីរឿងបានបើកបរការរៀនបានបើកបរអញ្ចឹងការរៀនបានបើកបរនេះក៏ជាច្បាប់មួយនៅក្នុងប្រទេសដែរ ដោយឡែកនៅខាងខេត្តមាត់ជ្រូកជាពិសេសគឺបងប្អូនខ្មែរយើង គឺពួកគាត់មិនសូវបានរៀនអក្សរវៀតណាមទេគឺរៀនអក្សរយួនគឺរៀនបានតិចបំផុតដោយសារអវលស្រុករត់ម៉ែឪពុកម៉ែបងប្អូនស្រុករត់ឡើងមកជាងទៅគាត់ក្រខ្សត់តែជាងការរៀនទៅគឺខ្វះខាតមិនបានរៀនដល់សម័យដល់ថ្នាក់ទី9មិនបានផងដូចខ្ញុំកណារៀនបានដល់ថ្នាក់ទី5ទី6តែជាងឲ្យយល់អំពីច្បាប់ឲ្យយល់អំពីអក្សរឲ្យយល់អំពីទ្រឹស្ដីរបស់អឺប្រទេសកុម្មុយនីសនេះគឺយល់មិនអាចអស់បាន នេះជាចំណុចមួយដោយសារពួកគាត់ខ្វះខាតគឺมันអាចរៀនតែមិនឲ្យយល់អស់អញ្ចឹងទោះបីទៅរៀនការរៀនបានការទៅរៀនបានបើកបរដែលសម្រាប់បើកបរនៅក្នុងប្រទេសហើយនឹងដែលខ្ញុំកណាធ្លាប់ស្គាល់នៃមានសាច់ញាតិដែលទៅរៀនណាគឺពួកគាត់ហៅថាអ៊ូទៀងគឺអនុលោមឲ្យរៀនឲ្យតែបានដល់ពេលឲ្យរៀនឲ្យតែបានគ្មានការបញ្យល់របស់រដ្ឋដល់ពេលគាត់បើកបរទៅគាត់មិនដឹងច្បាប់ហើយចាប់ផាកពួកគាត់ថាខុសនេះខុសនោះពួកគាត់ទៅរៀននឹងគឺគ្មានបានការបញ្យល់ បកប្រែជាភាសាខ្មែរគាត់ថាច្បាប់នេះត្រូវរត់កន្លែងណាកន្លែងណាបិទភ្លើងយ៉ាងម៉េចយ៉ាងម៉េចគឺពួកគាត់គ្មានពញ្ញល់ទេឲ្យយើងនេះមករៀនដោយខ្លួនឯងហើយគាត់ពញ្ញល់តែជាភាសាវៀតណាមហើយចំពោះមនុស្សចាស់នៅខាងអឺដែនដីកម្ពុជាក្រោមពួកគាត់គឺស្ទើរបំផុតភាសាវៀតណាមมันបានយល់มันបានច្បាស់នៅភាសាវៀតណាមទេគឺពួកគាត់ចង់ឲ្យមានការពញ្ញល់បកប្រែជាភាសាខ្មែរដើម្បីឲ្យយល់នៅក្នុងច្បាប់នេះបើសិនជាมันបានពញ្ញល់ទេ ឧទាហរណ៍ដូចកណានិយាយខាងដើមយើងរៀនហើយមានបានបើកបអនុលោមឲ្យហើយមានបានបើកបដល់ពេលរត់ទៅមិនដឹងថាអាបាត់ហ្នឹងអាម៉េចផងពួកគាត់ពេលខ្លះមិនបានយកទាំងបានតាមមកអាភ្លើងស្តុបមិនដឹងឈប់អាម៉េចផងនោះតែបើជាងនេះជាបញ្ហាមួយដែលរដ្ឋនឹងគួរតែចាត់វិធានការធ្វើយ៉ាងម៉េចពង្រែពង្យល់នៅពុកម៉ែបងប្អូនទាំងក្នុងសហគមន៍និងក្រៅសហគមន៍ក្នុងសហគមន៍នោះគឺបណ្ដល់បងប្អូនជាកុមារទេដែលកំពុងរៀននៅក្នុងសាលាមានការអប់រំក្រៅសហគមន៍នោះគឺបានដល់ ពុកម៉ែមាមិញដែលគាត់មិនបានសូវចូលសាលាឬក៏មិនសូវបានទៅជួបក្នុងអង្គប្រជុំអ្វីនីមួយនីមួយនេះគួរតែចាត់វិធានការយ៉ាងម៉េចដើម្បីពង្យល់ពួកគាត់ឲ្យច្បាស់អំពីច្បាប់ជាពិសេសគឺច្បាប់បើកាលណាមិនយល់ច្បាប់អីគឺពួកគាត់ធ្វើនេះច្រើនតែខុសច្បាប់បាត់ហើយផាកពិន័យគាត់ខ្មែរក្រមយើងជាពិសេសបើកបរម្ដងម្ដងមកថាជួបប៉ូលីសហើយជួបប៉ូលីសគឺភ័យបេះដូងលោកក្តុកក្តាក់តែម្ដងគឺខ្លាចគាត់ផាកវិន័យនេះជាបញ្ហាមួយសំខាន់បំផុតអញ្ចឹង ខ្ញុំកណានចាប់អារម្មណ៍ថាកន្លែងហ្នឹងគឺជាពិសេសហ្នឹងគឺកុមារត្រង់ចំណុចដែលកុមារហ្នឹងគឺសំខាន់បំផុតព្រោះអីកុមារគឺជាក្មេងដែលកើតមកហើយគឺតទេស្អាតអញ្ចឹងធ្វើយ៉ាងម៉េចពង្យល់ពួកគាត់នឹងរៀនឲ្យត្រឹមត្រូវទៅតាមបែបផែនទោះបីប្រជាជនខ្មែរជាជនជាតិដើមក៏គួរតែជួយលើកតម្កើងពួកគាត់ទាំងដែលពួកគាត់ខ្វះខាតគឺ ជួយទំនុកបំរុងពួកគាត់ឲ្យរៀនទៅដល់ថ្នាក់ណាដែលយើងអាចឲ្យគាត់រៀនបានចេះដឹងច្រើនដោយលោកអ៊ំនិយាយមិញគឺអាចគួរតែដល់ថ្នាក់ទី9ថ្នាក់ទី9ហ្នឹងក៏ល្អមួយយ៉ាងដែរប៉ុន្តែជាពិសេសគឺដោយសារបានសង្កេតមើលឃើញទៅគឺមិនសូវបានទេជាពិសេសនៅខាងខេត្តបនជ្រូកខ្ញុំកណាខ្ញុំបានទេពីច្រើនរៀនបានថ្នាក់ទី5ទី6ឈប់មកធ្វើរោងចក្រអស់ហើយដោយសារគ្រូសាកង្វះខាតដល់ពេលជាងទៅគាត់មិនសូវបានយល់អំពីច្បាប់ទំនៀមទម្លាប់ប្រពៃណីនៅក្នុង ច្បាប់រដ្ឋធម្មនុញ្ញទេរបស់រដ្ឋថាវិបាលវៀតណាមដែលបានចែកមកទេដូចខ្ញុំកណាជាដើមហ្នឹងគឺការដែលរៀនបានថ្នាក់ទី6គ្មានយល់អំពីច្បាប់អីទាំងអស់ទៅតែបច្ចុប្បន្ននេះបានស្រាវជ្រាវអានឯកសារជាពិសេសបានអាននៅក្នុងសភៅរបស់អង្គការសហវិជ្ជាជីវៈដែលបានស្ដីចាញ់មកហើយនេះបានយល់ច្រើនបើសិនជាគ្មានសម័យនេះជឿនលឿនប៉ុណ្ណឹងទេក៏មិនអាចយល់បានដែរថ្ងៃក្រោយគេអាចគម្រាមកំហែងឬក៏គេធ្វើទុកបុកម្នេញជាមួយយើងក៏យើងគ្មានសិទ្ធិមិនដឹងវិធីសាស្ត្រក្នុងការតបតក្នុងការ និយាយតបទៅពួករដ្ឋអំណាចនឹងវិញបានដែរនេះជាចំណុចដែលខ្ញុំកណាចង់លើកឡើងអញ្ចឹងបដោតសំខាន់បំផុតទេដូចជារឿងបានបើកបរដែលខ្ញុំកណានិយាយគួរតែរដ្ឋនឹងចាត់វិធានការធ្វើឲ្យមិនមានការពង្យល់ឲ្យពួកគាត់នឹងយល់អំពីច្បាប់នឹងឲ្យច្បាស់លាស់ហើយកុំចាំតែផាកវិន័យពួកគាត់អ្នកខ្លះណាគាត់ចាស់ហើយគាត់មិនដឹងអីទេគាត់ទៅរៀនឲ្យតែបានបាននឹងមកហើយឯងអញ្ចឹងគាត់គ្មានបានអាពង្យល់នឹងថាធ្វើមិនធ្វើមិនទេអញ្ចឹងធ្វើឲ្យពួកគាត់នឹងភ័យខ្លាចដោយសារពួកគាត់មិនមិនបាន យល់អំពីច្បាប់ទោះមានបានបើកបរក៏ដោយក៏គាត់ភ័យខ្លាចដែរហើយចំពោះការរៀនសូត្រទៅតាមតំបន់ជាពិសេសភាសាខ្មែរបច្ចុប្បន្នគឺនៅតាមតែវត្តអារាមទេហើយតាមភូមិស្រុកតាមភូមិអីហ្នឹងភាគច្រើនគឺមិនសូវមានទេតិចបំផុតតាមភូមិស្រុកតាមនិគមតាមតំបន់ដែលដាច់ស្រយាលហ្នឹងគឺយូរយូរដោយតំបន់ហ្នឹងគឺមាន មានមួយកន្លែងជាងដែលមាន កូនខ្មែរយើងដែលពួកគាត់ហ្នឹងចង់បណ្ដុះបណ្ដាលហើយដូច្នេះរដ្ឋទាំងឡាយគួរតែ ធ្វើយ៉ាងម៉េចដើម្បីឲ្យមានប្រព័ន្ធអប់រំហើយប្រព័ន្ធអប់រំហ្នឹងធ្វើយ៉ាងម៉េចមានជាលក្ខណៈបែបភាសាដើមជាភាសាខ្មែរផងបើយើងទៅពង្យល់ពួកគាត់ទាំងក្នុងអង្គប្រជុំឬក៏ណែនាំអំពីសេដ្ឋកិច្ចឬក៏ណែនាំអំពីការងារធ្វើអ្វីមួយដែលនៅក្នុងសង្គមនៅក្នុងរដ្ឋយើងគួរតែមានអ្នកបកប្រែជាអ្នកជំនាញមួយដើម្បីទៅពង្យល់ជាពិសេសគឺខ្មែរកម្ពុជាក្រមនេះឲ្យយល់ច្បាស់ថាថ្ងៃនេះធ្វើអីធ្វើអី ពង្យល់យ៉ាងណាឲ្យមានរបៀបបែបផែនរៀបរួចរៀបរួចទៅតាមអ្វីដែលរដ្ឋនឹងអាចធ្វើបាននេះជាបញ្ហាសំខាន់បំផុតហើយចំពោះកុមារការរៀនសូត្ររបស់កុមារនេះគឺដោយការសង្កេតមើលឃើញទៅគឺគេបង្វែរច្រើនបង្វែរទាំងប្រវត្តិសាស្ត្របង្វែរទាំងប្រវត្តិសាស្ត្រហ្នឹងមានន័យថាការរៀនសូត្ររបស់គាត់ហ្នឹងពួកកុមារហ្នឹងគឺ រដ្ឋនៅក្នុងប្រទេសវៀតណាមនៅខាងកម្ពុជាក្រោមយើងបច្ចុប្បន្នហ្នឹងគឺគេមិនដែលពង្រៀនពង្យល់អំពីប្រវត្តិសាស្ត្រខ្មែរឲ្យខ្មែរកម្ពុជាក្រោមយើងដឹងទេគឺបាត់ឈឹងតែម្ដងគឺនិយាយតែប្រវត្តិសាស្ត្ររបស់ពួកគេប៉ុន្តែនៅក្នុងមាត្រាទី14នេះគឺមាននិយាយថាឲ្យពង្យល់ទៅតាមបែបផែនវប្បធម៌របស់ជនជាតិដើមអញ្ចឹងអាវប្បធម៌ហ្នឹងគឺអីវប្បធម៌ហ្នឹងគឺបង្កប់ទៅដោយនៃនៅក្នុងនោះគឺប្រវត្តិសាស្ត្រព្រមទាំងអរិយធម៌ទំនៀមទម្លាប់ដែលជាប់តាក់ទងនៅក្នុងនោះទាំងអស់ ប៉ុន្តែរដ្ឋអំណាចគឺមិនសូវបានយកចិត្តទុកដាក់ដល់ចំណុចនេះដូចខ្ញុំកណានិយាយក្នុងការនិយាយនៅក្នុងមេត្រាទី13គេហើយជាមួយវេទិកាកណានិយាយថាសំបីតែខ្មែរក្រមយើងទៅធ្វើក្តារស្នាមធ្វើលិខិតក៏គេនេះមិនសូវអើពើដល់ដែរទាំងតែខ្លួនឯងមិនចេះសរសេរវៀតណាមដៃញយទៅសួរគេគេមិនសូវចាប់អារម្មណ៍ដល់អ្នកឯងទៅធ្វើឲ្យមិនធ្វើឲ្យតែបានទៅ អានេះជាបញ្ហាមួយដែលរដ្ឋនឹងគួរតែចាប់អារម្មណ៍ដល់បងប្អូនជាជនជាតិដើមដែនដីកម្ពុជាក្រោមនេះដើម្បីឲ្យគាត់យល់ដឹងអំពីច្បាប់បើមិនជាធ្វើឯកសារអ្វីមួយហើយយើងមិនចេះអសអសោះអញ្ចឹងគ្មានអ្នកពង្យល់ធ្វើទៅខុសហើយគេជេរយើងទៀតណាពេលខ្លះមានគេជេរទៀតសំបីតែខ្ញុំកណាញោមស្រីខ្ញុំកណាទៅធ្វើពេលខ្លះគេមានគេជេរទៀតគេជេរថាមិនសរសេរមកបែបហ្នឹងគេអ្នកផ្នែកខាងរដ្ឋហ្នឹងគឺអាញាធរហ្នឹងតែកណាគេធ្វើធំហ្នឹងគេមើលខ្មែរក្រមយើងឡើងចាញ់អីហើយ ហើយខ្មែរក្រមយើងភ័យខ្លាចតក់ស្លុតដែរបើឃើញអ្នកធ្វើការអានេះវាបែបហ្នឹងដោយសារយើងមិនបានចេះអំពីច្បាប់ទម្លាប់ប្រពៃណីនៅក្នុងរដ្ឋអញ្ចឹងអាច្បាប់របស់រដ្ឋហ្នឹងធ្វើយ៉ាងម៉េចអឺសូមឲ្យផ្នែកខាងអាជ្ញាធរវៀតណាមរដ្ឋាភិបាលឬក៏ខាងសហព័ន្ធយើងហ្នឹងអង្គការឬក៏វេទិកាស្នើទៅដល់អង្គការសហប្រជាជាតិដើម្បីឲ្យរដ្ឋាភិបាលហ្នឹងយកចិត្តទុកដាក់ធ្វើមិនជួយពង្រៀនពង្យល់ពួកគាត់នឹងឲ្យយល់អំពីនៅច្បាប់ច្បាប់នឹងដែលច្បាប់នៅក្នុងសិទ្ធិ សិទ្ធិជាសិទ្ធិជនជាតិដើមជាពិសេសទាំងច្បាប់នៅក្នុងប្រទេសឲ្យគាត់យល់ឲ្យបានច្រើនច្បាប់ណា ដែលប្រើទៅឲ្យមានប្រយោជន៍ច្បាប់ណាដែលគ្មានប៉ះពាល់ច្បាប់ណាដែលធ្វើឲ្យសង្គមរីកចម្រើននេះត្រូវតែចាត់វិធានការដើម្បីពង្យល់កន្លែងនេះអញ្ចឹងបញ្ហានេះគឺសំខាន់បំផុតហើយខ្ញុំប្រកាសណាខ្ញុំបាទនឹងសូមស្នើរឿងមួយយ៉ាងរឿងមួយយ៉ាងហ្នឹងគឺសូមឲ្យ អឺខាងវិទ្យាយើងហ្នឹងគឺដើម្បីស្នើទៅដល់អង្គការសហវិជាតិហ្នឹងដើម្បីត្រួតពិនិត្យមើលនៅកុមារនៅខាងដែនដីកម្ពុជាក្រោមហើយសូមឲ្យមានការពង្រៀននេះពង្យល់ជាភាសាខ្មែរដល់ពួកគាត់ផងពេលដែលបើកវគ្គម្ដងម្ដងហៅថាថ្ងៃចុងសប្ដាហ៍ថ្ងៃច័ន្ទណាថ្ងៃដើមសប្ដាហ៍នេះគឺយើងអីធ្វើយ៉ាងម៉េចមានការបើកវគ្គនេះគឺមាននិយាយថ្លែងសន្ទរកថាជាភាសាខ្មែរដើម្បីពង្យល់ដល់បងប្អូនខ្មែរយើងផង តាមនៃការសង្កេតមើលទៅគឺតិចបំផុតក្នុងការបញ្យល់ជាលក្ខណៈបែបអក្សរភាសាខ្មែរនឹងទៅដល់បងប្អូនខ្មែរកម្ពុជាក្រមព្រោះនៅដែនដីកម្ពុជាក្រមគឺទៅតាមតំបន់តាមសាលាតាមឃុំតាមនិគមគឺសម្បូរណាខ្មែរយើងដែលទៅរៀនអញ្ចឹងគ្មានបានការបញ្យល់អីច្បាស់លាស់ទេនេះជាមូលហេតុមួយជាបញ្ហាមួយដែលធ្វើឲ្យខ្មែរយើងនឹងខ្សត់នៅចំណេះអញ្ចឹងកាលណាបើខ្សត់នៅចំណេះហើយមិនបានធ្វើការទលំទលាយ ច្រើនដូចគេទេយើងមើលមើលខ្មែរកម្ពុជាក្រោមយើងភាគច្រើនគឺធ្វើកម្មកររោងចក្រតែម្ដងមិនសូវបានធ្វើការងារធំទេដោយសារមិនបានរៀនខ្ពស់អញ្ចឹងកាលណាបើគ្មានចំណេះគ្មានបានរៀនខ្ពស់ហើយយើងទៅធ្វើការដតីឧទាហរណ៍ថានៅខេត្តមាត់ជ្រូកឡើងមកធ្វើរោងចក្ររៀនបានដល់ថ្នាក់ទី6គេសួរថាអ្នកឯងរៀនបានថ្នាក់ទីប្រមាណថារៀនបានថ្នាក់ទី6ហើយគេមើលទៅថាតាក់សញ្ញាណប័ណ្ណថាជាជាសញ្ជាតិខ្មែរអញ្ចឹងគេរើសអើងយើងបើកាលណាគេរើសអើងយើងហ្នឹងគេមិនសើឲ្យយើងនឹងចូលធ្វើការលក្ខណៈបែបស្រួលទេ គឺឲ្យយើងធ្វើការដោយកម្លាំងទាំងអស់គ្មានប្រើខួរក្បាលទេ នេះជាបញ្ហាមួយដោយសារយើងនឹងខ្សត់ចំណេះហើយដូច្នោះហើយសូមរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ធ្វើយ៉ាងម៉េចនឹងឲ្យខ្មែរកម្ពុជាក្រមជាជនជាតិដើមនេះទោះគាត់ខ្វះខាត គឺយើងត្រូវតែអនុលោមហើយឧទាងឲ្យគាត់នឹងរៀនបានច្រើនហើយពង្យល់ពួកគាត់នឹងឲ្យច្បាស់លាស់នៅក្នុងច្បាប់ទំនៀមទម្លាប់ប្រពៃណី យើងគុំពង្វែដានឬក៏គុំកំឡាយប្រវត្តិសាស្ត្រឬក៏គុំបង្វៀងពាក្យសម្ដីអាម៉េចធ្វើឲ្យពួកគាត់នឹងភ្លេចភ្លើនទាំងអស់ទាំងការរៀនអីភាគច្រើនគឺពួកគាត់នឹងគឺនិយាយតែអំពីប្រវត្តិពួកគាត់ទេដល់ពេលប្រវត្តិដែនដីកម្ពុជាក្រមឬក៏ប្រវត្តិដែលតាក់ទងជាមួយនឹងវត្តអារាមខ្មែរអីគឺពួកគាត់មិនដែលពង្យល់មិនដែលពង្រៀនទេសូម្បីតែខ្ញុំកណានេះមិនដែលយល់ផងតកណាបានទៅប៊ូមិនដឹងបើសិនជាមិនបានទៅប៊ូទេគឺមិនយល់អំពីថាដែនដីកម្ពុជាក្រមជារបស់ខ្មែរផងក្មេងៗសម័យឥឡូវនៅខាងប្រទេស វៀតណាមនៅកម្ពុជាក្រោមហ្នឹងគឺអ្នកដែលរៀនមិនទាន់បានដល់វត្តអារាមគឺកណាគឺលែងយល់អារម្មណ៍ជារបស់ខ្មែរគឺគិតថាជារបស់វៀតណាមហើយសូមតែសូមបែរតែយើងអ្នកបុះរៀនហើយទៅបកកែកជាមួយក្មេងក៏ពេលខ្លះបកកែកមិនចង់ជាមួយវាគាត់តាំងមកពីណាមិនបាច់បានអ្នកឯងនិយាយជាងគាត់ថាគឺរៀនប្រហែល12ឆ្នាំមកហើយមិនដែលឃើញគេនិយាយត្រង់ចំណុចប្រវត្តិសាស្ត្រនេះផងហ្នឹងហើយនេះជាបញ្ហាមួយដែលខ្ញុំកណាចង់លើកឡើងត្រង់ចំណុចនេះហើយដូច្នេះគឺខ្ញុំកណាសូមស្នើ វេទិកាយើងជាពិសេសលោកអ៊ំទាំងពីរដើម្បីយើងស្នើទៅដល់អង្គការសហប្រជាជាតិដើម្បីពំនាំពីសម្ដែងដែលខ្ញុំកណានិយាយនេះគឺដើម្បីធ្វើយ៉ាងម៉េចឲ្យប្រទេសវៀតណាមនេះទទួលស្គាល់ខ្មែរកម្ពុជាក្រមជាជនជាតិដើមហើយមានការពន្យល់ហើយឲ្យពួកគាត់នឹងបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រឬភាសាខ្មែររបស់ពួកគាត់នេះឲ្យពេញលេញហើយកុំឲ្យកំឡាយឬក៏កុំឲ្យពង្រៀងដានស្មារតីពួកគាត់ទោះបី អឺពួកគាត់រស់នៅ ក្នុងក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមមែនបើឲ្យពួកគាត់រៀនប្រវត្តិសាស្ត្ររៀនភាសារបស់ពួកគាត់ច្បាស់លាស់ក៏ពួកគាត់នេះមិនអាចទៅធ្វើអ្វីប្រទេសវៀតណាមបានដែរអានេះគឺការរៀនដើម្បីដឹងសេចក្តីរបស់ខ្លួន ជាជនជាតិដើមបើយើងជាជាតិរបស់យើងជាខ្មែរយើងមិនស្គាល់ឬកលបែបផែនរបស់យើងផងតើធ្វើយ៉ាងម៉េចយើងទៅនិយាយជាមួយអន្តរជាតិបាននេះជាបញ្ហាដែលជាចម្បងបំផុតហើយខ្ញុំកណាសូមចូលរួមនៅក្នុងបងប្អូនមិនតន់បាន subscribe នៅក្នុង channel របស់ KKCC មេតាសូមចុចកណ្ដឹងហើយនឹង share like នៅវីដេអូនេះផងសូមអរគុណ